ក្តៅដូចបាយពុះក្រោយពីប្រើពាក្យសម្រាមផ្អើលអ្នកគ្រប់គ្រងឈុនសវណ្ណរាជនៅ មិនស្ងៀមចេញមុខបកស្រាយច្បាស់ច្បាស់ថាស្របពេលមហាជន កំពុងរិះគន់ចំពោះការសម្រេចចិត្តរបស់ខ្លួនដោយឆ្លើយណូទៅកាន់បេក្ខជនទុំសវណ្ណធ្វើឲ្យរូបគេធ្លាក់ចេញពីកម្មវិធី Cambodia Idol នោះស្រាប់តែតារាចម្រៀងឈុនសវណ្ណរាជបានបង្ហោះសារមួយ ធ្វើឲ្យបញ្ហានេះកាន់តែក្តៅគគុកថែមទៀតដោយយកភ្លើងចាក់លើសាំងអញ្ចឹងឈុនសវណ្ណរាជបានបង្ហោះរូបថតពី3សន្លឹកជាមួយស្រីអូន កាលពីថ្ងៃទី1ខែមិថុនាឆ្នាំ2022ហើយដាក់ caption ដូចនេះថាម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយតែឆ្លៀតមកឡាយកើបលុយជាមួយមេស្រីខ្ញុំបានតែ6ម៉ោងក៏រត់ចោលគាត់ ដោយសារតែទុរេនរឿងរ៉ាវភ្ជុះភ្លៀងសັດសាហាវយ៉ាងណាក៏ពូរីងមិនចោះចាញ់តែមកចាញ់នឹងក្លិនទុរេននឹងតែម្ដងស្បត់យកពេលវេលាដ៏មានតម្លៃរបស់អ្នក មកគិតចេញជាលុយកុំយកពេលវេលារបស់អ្នកទៅគិតចេញជាសម្រាមព្រោះខួរក្បាលយើងមិនមែនជាធុងសម្រាមនោះទេ Happy and Smile ស្រឡាញ់អ្នកទាំងអស់គ្នា Love you តាមរយៈការបង្ហោះសារក្នុងកលតិសៈដ៏ក្តៅគគុកនេះ បានធ្វើឲ្យអ្នកគាំទ្រតារាចម្រៀងឈុនសវណ្ណរាជគិតថាជា ខេតសិនប្រហាក្តីស្រឡាញ់របស់ពួកគេ ហើយក៏បានខមមិនឆ្លើយតបវិញប្រងព្រាតរហូតដល់អ្នកខ្លះប្រកាសឈប់ស្ដាប់បទចម្រៀងរបស់តារាចម្រៀងសម្បូររោមដើមទ្រូងនេះទៀតផងឆ្លើយតបទៅនឹងការលើកឡើងជាច្រើន របស់ អ្នកគាំទ្រខ្លួននោះនៅថ្ងៃទី2ខែមិថុនាឆ្នាំ2022នេះ តារាចម្រៀងឈុនសវណ្ណរាជបានបកស្រាយតាមរយៈខមមិនក្រោមផុសនោះថា ជូនដល់មនុស្សជាទីស្រឡាញ់ខ្ញុំតែងតែសរសេរពាក្យនេះរហូតរឿងខួរក្បាលខ្ញុំមិនមែនធំសម្រាមតាមសង្ឃដីការបស់លោកគ្រូគូសុភិបមិនមែនថាឲ្យបងប្អូនទេសរសេរមករហូត ហើយការសរសេរមួយនេះគឺចង់ប្រាប់ពីហេតុផលដែលខ្ញុំឡាយសុកសុកក៏បាត់ខ្លួន ដោយសារចាញ់ក្លិនទុរេនមិនក៏បានជាទៅជាថាខ្ញុំ ថាឲ្យបងប្អូនទៅវិញសូមមេត្តាយល់ក្នុងផ្លូវល្អផង។ ទោះជាមានការបកស្រាយក៏ដោយអ្នកគ្រប់គ្រងរបស់លោកនៅតែមិនទទួលយក ហើយនាំគ្នាតបទៅវិញថាពូរាជគិតថាហ្វែនជាគោអត់ដឹងខ្យល់អីសោះមែនពូរាជនិយាយមិនគេយល់អស់ហើយ បើពូរាជល្អត្រឹមត្រូវមិនមែនពូរាជផុសនិយាយបែបនេះក្នុងកលតិសៈនេះទេ គេថាគិតឲ្យបានមុនគូ មុននឹងធ្វើអ្វីគួរមើលស្ថានភាពផងតារាក្នុងដួងចិត្តខ្ញុំ តាំងពីតូចដល់ធំ តែមកធ្វើឲ្យខ្ញុំស្អប់ក្នុងថ្ងៃនេះមិនគួរឡើយ Caption ប្រហាក្តីស្រឡាញ់មហាជន Caption លោកឈុនសវណ្ណរាជនិយាយចេញមក ដូចជាមើលងាយទៅដល់អ្នកគ្រប់គ្រងខ្លាំងណាស់លោកបានល្បី ដល់សពថ្ងៃក៏ដោយសារតែមហាជនដែរដូច្នេះក៏មានអំណួតលើខ្លួនឯងខ្លាំងពេកហើយលោកក៏មិនមែនអស្ចារ្យជាងបេក្ខជន ដែលប្រឡងប៉ុន្មានដែរលើ ទឹកដុំសម្លេងព្រោះ caption លោកបានសរសេរមកនេះគឺច្បាស់ណាស់ គឺចង់បាញ់សម្ដីទៅដល់មហាជនដែលបានរិះគន់ហើយចំពោះខ្ញុំគិតថាសម្លេងបេក្ខជនដែលមកប្រឡងនេះគឺគួរតែជាប់នៅក្នុងវគ្គនេះតែក្នុងកលតិសៈនេះបងគួរតែកុំប្រើពាក្យបង្កប់នៃពេកធ្វើធម្មតាដោយកាលមិនទាន់មានរឿងទៅវាល្អជាងខ្ញុំមិនស្អប់បងគ្រាន់តែមិនចង់ឲ្យគេស្អប់បងជាងនេះព្រោះបងគឺជាអាយដលរបស់ខ្ញុំមួយរូបដែរ ពេលមានរឿងនេះកើតឡើងទើបសរសេរចេញមិនមែននាងរាជពូកុំកុហកសតិសម្បញ្ញៈខ្លួនឯងណាចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ